no, no, Hey. ណាជាបឋមខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់ពធារានធារៈគ្រប់ព្រះអង្គសូមជូនពលលោកលោកស្រីនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអង្គារ7កើតខែចែកឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី28ខែមីនាឆ្នាំ2023 សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរគឺជានេតិដែលយើងផ្ដោតអារម្មណ៍ទៅលើកម្មវិធីកំណាព្យស្មូតហើយនិងពំណោផ្សេងផ្សេងជាកម្មវិធីដែលយើងផ្ដោតដល់វិភាសាហើយនឹងហៅយុហៅ វាគ្មិនរបស់យើងចូលក្នុងកម្មវិធីរបស់យើងដើម្បីនឹងរំលឹកឡើងវិញនៅវប្បធម៌ផ្សេងៗជាពិសេសគឺកំណាផែនស្មូតគឺជានីតិដែលយើងបានហៅវាគ្មិនចូលមកក្នុងឱកាសនេះមានចំនួន2នាក់ទីមួយសូមស្វាគមន៍បងលោកគ្រូជាវិចិត្រសុខសប្បាយបាទសុខទេបងអង្គតែទៅមកស្វាងពីជំងឺក្អក3យប់4ថ្ងៃវាវាយទាំងយប់វាយទាំងថ្ងៃ ចុះទៅប៉ុណ្ណេះទៅអូខេហ្នឹងហើយហើយនៅទី2សូមស្វាគមន៍អ្នកស្រីអនសុកសានសុខសប្បាយណាស់គណៈសូមមកស្ការផ្នែកបង្គំព្រះអង្គគ្រូហើយសូមជម្រាបសួរលោកគ្រូហើយនឹងសូមជម្រាបសួរដល់បងប្អូនដែលបានមើលក្នុងការ live ក្នុងមជ្ឈមណ្ឌលខ្មែរក្រមវិទ្យុនិងទូទួល KKCTV ណាសូមអរគុណអរគុណច្រើនបាទ អរគុណណាស់ថ្ងៃនេះយើងមានសេចក្តីសោកស្ដាយមួយហើយចូលរួមរំលែកទុក្ខដល់យុវជន ខ្មែរក្រមរបស់យើង ដែលទៅតែទទួលមរណភាពដោយសារតែមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍នៅខាងដែនដីកម្ពុជាក្រមរបស់យើងឥឡូវយើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់គាត់ដែលទៅតែ បាត់បង់នៅ មនុស្សដ៏សំខាន់របស់យើង គឺជាយុវជនដ៏ឆ្នើមដែនដីកម្ពុជាក្រមយើងកំពុងតែមានការជួបប្រទះនឹងបញ្ហាជាពិសេសគឺយុវជនយើងមានការតស៊ូផ្នែកខាងសិទ្ធិមនុស្សហ្នឹងគាត់ជាមនុស្សសកម្មនៅក្នុងការចូលរួមផ្នែកខាង សង្គមហ្នឹងពេលនេះគាត់បានទទួល មរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយគាត់នឹងបាន ជា គ្រូបង្រៀនផងផ្នែកខាងពុទ្ធិកៈបរៀនខាងភាសាបាលីហ្នឹងឥឡូវគាត់បានទទួលមរណភាពជាគួរឲ្យសោកស្ដាយមែនទែនហើយក្នុងនាមជាប្រធាននៃ ទូរទស្សន៍មជ្ឈមណ្ឌលរូបធកម្មជាក្រមខ្ញុំកណ្ណាអាត្មាភាពក្នុងនាមជាអ្នកដើមកម្មវិធីនីតិសិល្បៈនវពធខ្មែរសូមចូលរួមលេខទុកដល់ក្រុមគ្រួសារនៃលោក គៀងភូមិន្ទដែលជាយុវជនឆ្នាំរបស់យើងនៅដែនដីកម្ពុជាក្រមថ្ងៃនេះយើងមានកំណាប់ដែលពាក់ព័ន្ធទៅក្នុងការតស៊ូរបស់យុវជនរបស់យើងអឺដែលបានយើងបានតែងជាកំណាប់ដើម្បីចូលរួមចំណែកក្នុងការរំលែកទុកដល់ក្រុមគ្រួសារនឹងផងឥឡូវយើងនៅមកជួបអ្នកស្មូតតែម្ដងដើម្បីឲ្យគាត់ជួយចូលរួមរំលែកទុកក្នុងកម្មវិធីរបស់យើងសូមជូនទៅទីនេះទៅលើអ្នកស្រី អនសុខសានមេត្តាស្មូតនៅកំណាបដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់យុវជនរបស់យើងសូមចេញបាទកណាសូមនមស្ការអរគុណព្រះអង្គគ្រូហើយក៏សូមអរគុណដល់លោកគ្រូសាស្ត្រាចារ្យជុំវិចិត្រដែលបានតាក់តែងកំណាបជាវិចិត្រកណាដែលបានចាក់តាក់តែងកំណាបថ្មីថ្មីអឺដែលជា កំណាបបន្តណាអញ្ចឹងមានការកត់ស្ទងយ៉ាងណាក៏សូមអធិស្ឋានដោយសារការសូត្រនិងការសរសេរក៏ថ្មីដូចគ្នា ហើយបទនេះព្រះលោកគ្រូតែងក្នុងទម្រង់បទកកតិអញ្ចឹងខ្ញុំកណាសូមលើកយកទម្រង់បទសូត្របែបគុំកគុំសុកកណាអញ្ចឹងសូមនិមន្តនឹងសូមអញ្ជើញអឺបងប្អូនបានស្ដាប់និង ចូលរួមមរណទុកដល់បងអូនប្រុសជាគៀងគៀងភូមិមិនដែលជាគណៈគណៈដែលជា ជាយុវជនដែលល្អសម្រាប់ផ្នែកកម្ពុជាក្រោមណាអញ្ចឹងកណាសូមសូមសូមអនុមោទនីប្រកព្រៀងរាំងថ្មីអីភូមិស្វាយតិ quen ភាពប៉ិនច្បាំងច្បងជួយដល់សង្គមខ្មែរក្រមទាំងពូព្រោះតែបំណងសេរីភាពប៉ិន បំពេញកាងារបំរើប្រជាក្រុមទីឆ្ងាយចិនលះបង់គ្រប់យ៉ាងសាងធសុចរិន តាន់មានជីវិតជាយុវជនខ្មែរ ចង់បានយុត្តិធម៌រស់នៅបានល្អបន្តវង្សកេរ ណែជាតិសាងជាតិខំឆ្លៀតរិងរ៉ែដើម្បីអើយជាតិខ្មែររស់នៅកាងកាន27មីនាមិនគួរឡើយណា លោកស្លាប់ចែកខានគេបុកពីក្រោយឲ្យអ្នកខ្សែប្រានដោយមកតោឡានៅលើផ្លូវទលី សំដានញាតមិត្តសោងស្ដាយពេកបិទមិត្តកម្មពុញជីម៉ែក្រោមស្មោកស្ម័ំងអ្នកគ្រប់វេលា កាយសន្ននេះជីអ្នកលាលោកទៅ29មីនាម៉ោង5ម៉ោង1វេលាជាគ្រាសោកសៅ អ្នកសល់តែទៀតជាតិຕົកដាំងនៅ ប្រលឹងអ្នកនៅកម្មឋានរមណីថ្ងៃមុននៅរួងឃើញរូមលើឈ្មោះ សាមគ្គីសាមគ្គីសម្រែករកសិទ្ធកិតកម្ពុជាសំឡេងទៀមទីហាក់នៅថ្មីថ្មី ពេលនេះអ្នកទៅគេឈ្មោះអ្នកនៅជាប្រងក្រដីម៉ែចាឈ្មោះទុកធ្វើជាសង្ខីស្មងស្មាំងអើយទឹកដី បរិដូនតាសូមតង់វើល្អដោយចិត្តស្មងសអបបថ្លៃថ្លា បានជាស្រែបុណ្យជាទុនជួយស្ដារ ជីវិតណាយអ្នកណាបានដល់ត្រោយសុខសូមអនុមោទនីហើយខ្ញុំកណាក៏សូមខន្តីអភ័យទោសដល់គុណម្ចាស់គ្រប់ព្រះអង្គនិងពុទ្ធបរិស័ទបងប្អូនទាំងអស់ហើយនឹងជាពិសេសលោកគ្រូជាវិចិត្រសូមខន្តីអភ័យទោស ដល់ខ្ញុំដោយការអានហើយនឹងការអានឈ្មោះឃុំភូមិមិញក៏វា ខុសនៅអក្សរវិរុទ្ធអញ្ចឹងហើយខ្ញុំស្វ័យសៀមថៃបាទអូខេឥឡូវសូមរំលឹកឡើងវិញលោកយុវជនឈ្មោះគៀងភូមិន្ទកើតនៅភូមិស្វាយសៀមថ្មីឃុំស្វាយសៀមថ្មីស្រុកតកៅខេត្តប្រតពាំងជាសកម្មជនខ្មែរក្រមត្រូវរងគ្រោះ រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅរាត្រីថ្ងៃច័ន្ទទី27ខែមីនាឆ្នាំ2023សពរបស់លោកត្រូវបានយកបទតម្កល់ធ្វើបន់នៅក្នុង គេហដ្ឋានរបស់គ្រួសាររបស់គាត់អឺធ្វើគ្រួសារនៅគេហដ្ឋាន តាមប្រពៃណីរបស់ពុទ្ធសាសនា តាមសេចក្តីតាមសេចក្តីជូនដំណឹងសពរបស់លោកគៀងភូមិន្ទនឹងដង្ហែទៅបូជានៅវត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មីស្ថិតនៅក្នុងភូមិស្វាយសៀមថ្មីនៅវេលាម៉ោង1រសៀលថ្ងៃទី29ខែមីនា ឆ្នាំ2023ខាងមុខនេះយោងតាមអត្តសញ្ញាណរបស់លោកគៀងភូមិន្ទកើតនៅថ្ងៃទី8ខែមិថុនាឆ្នាំ1986 លោកធ្លាប់ខ្សាងពិភ្នោះសិក្សាអក្សរសាស្ត្រខ្មែរនិងភាសាបាលីរហូតដល់ចប់ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិថ្នាក់ទី3ឬក៏រុកុសលថ្នាក់ទី3និងបានលាចាក់សិក្ខាបទនៅឆ្នាំ2011សពថ្ងៃលោកធ្វើជាគ្រូបង្រៀនប្រសង់ថ្នាក់ពុទ្ធិកៈនៅសាលាបាលី នៅ ស្វាត់ស្វាយសៀមថ្មី និងប្រកបអាជីវកម្មជាអ្នកថតរូបនិងវីដេអូកម្មវិធីបន ទានផ្សេងផ្សេងនៅតាមផ្លាតាមផ្ទះនិងតាមវត្តនៅពេលថ្មីថ្មីនេះលោកបានចូលរួមក្នុងសកម្មភាពជាមួយនឹងក្រុមសកម្មជនតស៊ូមតិដើម្បីការពារសិទ្ធិជនជាតិដើមខ្មែរក្រោមនិងនៅដែនដីកម្ពុជាក្រោមដោយជាចូលរួមក្នុងពិធីអបអរសាទរទិវានារីសិទ្ធិមនុស្សអន្តរជាតិសិទ្ធិនារីអន្តរជាតិសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនិងទិវា ជនជាតិដើម13កញ្ញានៅទិវានារីអន្តរជាតិ8មីនានិងអញ្ជើញដង្ហែពិធីដង្ហែសំណាក់រូបអញ្ញាសង្គុយជាដើម ហើយពាក់ព័ន្ធទៅនឹងអាវយឺតគាត់បានចូលរួមជាសញ្ញាផែនទីនៅទង់ជាតិខ្មែរក្រមដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរក្រមលោកក៏បានធ្លាប់ជាអ្នកអានសន្តរកថាតំណាងឲ្យខ្មែរក្រមនៅក្នុងពិធីអបអរសាទរខូបលើកទី 15ឆ្នាំរំលឹកនៃអង្គការសហប្រជាជាតិអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមហៅកាត់ថា UN Trip ដែលប្រពធ្វើប្រពដោយសកម្មជនខ្មែរក្រមនៅក្នុងខេត្តប្រតិពាំងកាលថ្ងៃទី13ខែកញ្ញាឆ្នាំ2022ផងដែរក្រៅពីនេះលោក បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកសិភៅឯកសារអង្គការសហប្រជាជាតិស្តីពីសេចក្តីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្សនិងសេចក្តីប្រកាសស្ដីអំពីសិទ្ធិជនជាតិដើម តែដល់ពលរដ្ឋខ្មែរក្រមបានអាននិង ដើម្បីបានយល់អំពីសេចក្តីបានចេះបានដឹង ប្រើនៅអធិពលប្រើនៅសិទ្ធិរបស់ខ្លួនដូច្នេះសាខាសហព័ន្ធយើងទាំងអស់គ្នាសូមចូលរួមលេចទុកដល់ក្រៀមក្រំដល់ក្រុមគូសារបស់ពួកគាត់ដល់របស់ក្រុមគូសារបស់គាត់លោកគៀង ភូមិន្ទឥឡូវខ្ញុំសូមជូនទៅលើប្រធានបទនៃការតែងកំណាប់វិញម្ដងខ្ញុំលោកគ្រូជាវិចិត្របានអ្នកតែងកំណាប់នឹងដោយសារតែតាមសំណូមពររបស់ខ្ញុំកណ្ណាតើក្នុងយោបល់របស់លោកគ្រូមានការចាប់អារម្មណ៍យ៉ាងម៉េចដែរចូលរួមលេខទុកយ៉ាងម៉េចដែរណាជាដំបូងសូម ចាប់បានគុំគុណចាស់ក៏ដូចជាប្រធារានុធិរៈព្រះអង្គក៏ដូចជាជម្រាបសួរបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ទាំងខ្មែរក្រោមខ្មែរលើខ្មែរកណ្ដាលហើយខ្មែរក្រោមក៏ជាខ្មែរមួយដែលមានជីវជាជាខ្មែរហើយដែលមានកំណើតកើតនៅទឹកដីដើមនៃដូនតារបស់យើងគឺផ្នែកកម្ពុជាក្រោមគឺភូមិស្វាយសៀមថ្មីដីភូមិស្រុកផ្កៅខេត្តព្រះតពាំងមិថុនារដូវបានបង្កើតនៅកូនខ្មែរក្រមម្នាក់ មិនមែនថាគាត់ម្នាក់ទេក៏ប៉ុន្តែដោយសារថ្មីថ្មីនេះដោយសារយុវជនឬក៏យុវបរិបនេះគឺជាបរិបដ៏ក្លាហានម្នាក់ដែលជាសកម្មជនដែលមានសកម្មភាពដ៏មមាញឹកដោយការកន្លងមកហើយដែលប្រគុណម្ចាស់បានអានសន្ត្រថាដល់ខ្លីបាយមីនេះគឺជាមនុស្សយត់សកម្មនិងមមាញឹកណាស់ដែលធ្វើការទៀមទានៅសិទ្ធិសេរីភាពអឺ សមភាពភេត្រភាពសេចក្តីថ្លៃថ្នូរយុត្តិធម៌ដើម្បីបម្រើសង្គមខ្មែរទោះបីជានៅ ក្នុងខ្មែរក្រោមក្តីក៏អាចជាសាខារបស់រាវដាលសាយភេកដល់ខ្មែរយើងទូទាំងពិភពលោកទាំងអស់ដើម្បីស្គាល់នៅតម្លៃសេរីភាពនិងយុត្តិធម៌អឺគ្មានចង់បានអ្វីក្រៅពីសិទ្ធិសិទ្ធិសេរីភាព ដើម្បីសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាមនុស្សជាតិនៅក្នុងតតិយៈលោកនេះទេព្រះអង្គ ហើយយើងមានការខ្ញុំកាណាដោយឡែកខ្ញុំកាណា បានលើកហើយក៏មានការសោកស្ដាយចំពោះយុវជនម្នាក់ដែលទើបតែមានប្រជាជនអាយុជនអាយុតែ37ឆ្នាំហើយជាសកម្មជនដ៏ក្លាហានផងត្រូវជួបនៅគ្រោះថ្នាក់ចរាចរណ៍ដោយការបើកបរបុកពីក្រោយធ្វើបណ្ដោយឲ្យគាត់បានលាចាកឋានទៅហើយអឺ មានការសាបសង្រេងហើយសូមចូលរួមរំលែកអឺទុកនេះចំពោះគ្រួសារសាច់ញាតិសន្តានមិត្តភ័ក្តិទាំងអស់ដែល ជាគ្រួសាររបស់សពផងផងសូមអរគុណអឺហើយក៏សូមអរគុណអឺអូនស្រីសុកសានដែលបានអានអត្ថបទដែលខ្ញុំសរសេរគ្វាមិនមែនជាកំហុសទេអឺដែលជាអ្នកស្មូតរបស់យើងមាន6ចំណុចដែល បានអានខុសហើយប៉ុន្តែ ដោយសារទៅតែផ្ញើភ្លាមភ្លាមជាបន្ទាន់បាទនៅមេទីមុននេះបន្តិចទេបាទត្រង់កន្លែងថាមេធនាហ្នឹងគឺថាអឺរបាក់ខណ្ឌទីទី5ហ្នឹងមួយហើយអឺខាងកន្លែងរបៀនបន្តរបៀនបង្រៀនដាត់ដល់បាទបន្តរបៀនបង្រៀនដាត់ដល់ដើម្បីបន្សល់ផលអ្នកក្រោយផងអឺហើយនឹងកន្លែងមួយទៀតគឺអឺ កាលសន្តិយាមិនមែនកាយសន្យាទេកាលសន្តិយាបាទមិនមែនជាកំហុសរបស់បងអូនអ្នកស្មូតទេជាកំហុសរបស់ខ្ញុំដោយពេលជ្រាបពេកហើយមួយទៀតអ្នកសល់តែធៀបញាតទុកដាក់នៅប្រលឹងអ្នកទៅបាទដោយសារទៅនឹងនៅនឹងវាស្តៀងគ្នាដល់អញ្ចឹងទៅអានព្រៀបព្រៀបច្រឡំមិនទាន់បានអានភាសាសិនផងកាន់តាមរមនីកន្លែងមួយទៀតនេះគាត់ចង់បញ្ជាក់ថា កុំឲ្យអ្នកស្ដាប់របស់យើងគេមានការយល់ខុសផងបាទហើយតែប៉ុណ្្នឹងទេសូមអរគុណនិងអរគុណណាបាទហើយក្នុងបទហ្នឹងក៏ជាបទមួយលក្ខណៈធ្វើឲ្យយើងនឹករលឹកហើយសង្កេះសង្កោយខ្លោចផ្សាសោកសង្រេងនិងស្ដាយជាពលិកចំពោះវិរៈភាពនៃយុវជនទៀងភូមិមិនបាទសូមអរគុណអរគុណអរគុណណាជប់ហ្នឹងហើយអរគុណដល់លោកគ្រូជាវិចិត្រដែល បានតែងភ្លាមភ្លាមដោយសារតែអាត្មា បានសំណុំពោគាត់ហ្នឹងត្រឹមតែ1ម៉ោងជាងមុនហ្នឹងទេឡើយគាត់បានតែងអឺបញ្ញាបញ្ញាទៅក៏បានប៉ុណ្ណឹងចាត់ទុកថាជា ស្នាដៃមួយដ៏ល្អល្អវិចិត្រហើយជាឈ្មោះវិចិត្រហ្មងផងល្អវិចិត្រហើយហ្នឹងហើយដូច្នេះអឺលំដាប់តទៅនេះក៏សូមជូនជាក៏របៀបស្មូតជាបត់កំសត់វិញម្ដងឬក៏ អនិច្ចាសត្វលោកវិញម្ដងសូមអញ្ជើញសុខសាន្តបន្តគណៈដើម្បីចូលរួមនៅរំលែកទុកដល់បងអូនប្រុសគៀងភូមិមិនព្រះអង្គគណៈបានមានឧបទ្ទវហេតុក្តីគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំក៏សូមចូលរួមរំលែកទុកដល់គ្រួសារនេះសពបងប្អូនជាយុវជនរបស់ឆ្នាំសម្រាប់ប្រជាជាតិនៅខ្មែរកម្ពុជាក្រោម ដូច្នេះខ្ញុំកណាក៏សូមសូត្រនៅបទធម្មសង្វេគដែលព័ត៌មានអំពីរាងកាយដែលមិនទៀងសម្រាប់រូបប្រាណរបស់ យើងទាំងអស់គ្នាដូច្នេះសូមអនុមោទនីសាធុសាធុកណានេះគឺបទខណ្ឌ5ខណ្ឌ5មិនទៀងតែងអៀងក្លៀន លោកធាតទាំងអង្គឥតសល់អ្វីកើតស្លាប់ស្លាប់កើតកំណើតថ្មីនៅក្នុងភពបីអី ក្រុមប្រានសត្វនេជារីក្រំគ្រីជាធម្មតាខណ្ឌ5ក្តីណាក៏វិបត្តិ លៀនចាំងការពិតរិតស្ងំស្ងាត់អត់ណអ្វីអើយបញ្ញត្តិណែឲ្យទៀងបានទេ បកាន់មិនទៀងគ្រប់ក្រុមតណាំងសក់ស្កើមិញបាំងឥតសល់កាណែងប្រែល្អស្លែអេស្គាល់មិនបានទីតាណា ងប៉ុន្មានទេវងវែងវល់ត្រជាច្រមងអណ្ដាតកាយទាំងអង្គប្រែក្លាយឥតមានសល់ សំលេងក្លិនរូសំភពផលវលវលាច្របល់ទាំងក្រុមសັບមេអី ធរណាមិនទៀងតែងលៀងក្លីធ្វើឲ្យលោកធានប្រែត្រឡប់វិនាងវបរិទ្ធចិត្តទុញធំ មិនមានណាពេលចាប់មកសងឡើយណៃសូមអនុមោទនាណាសាធុសាធុ កំណាប់ហ្នឹងហៅបតសង្វេកធម្មសង្វេកកណាធម្មសង្វេកហើយបទនេះក៏ក្នុងទម្រង់លក្ខណៈថាស្មូតដោយចំនួនពីបរមបុរាណមកពីអ្នកគ្រូលោកគ្រូហៅថាតាំងពីសម័យដើមមកអញ្ចឹងណាអញ្ចឹងក៏កណាធ្វើបែបបទតាមលក្ខណៈស្មូតរបស់ទម្រង់របស់ព្រឹទ្ធាចារ្យពីពីចំនួនមុនអញ្ចឹងណាបងអង្គអឺហ្នឹងបទហ្នឹងតែងតែទៅស្មូតនឹងតាមពិធីបុណ្យ សពហ៎កណាបទនេះគឺចាំប្រើបានតែក្នុងពេលបនសពទេព្រះអង្គព្រោះអីក្នុងអត្ថន័យក្នុងល្បាស់គ្រប់ល្បាស់គឺសុទ្ធតែព័ត៌មានតាំងពីកណាហ្នឹងហើយកណាអូខេខណ្ឌ5មានអីខ្លះមាន5នោះមាន រូបវេទនាសញ្ញាសង្ខារវិញ្ញាណកណាកណា ហ្នឹងអាហ្នឹងគេហៅបញ្ចខណ្ឌអាហ្នឹងបញ្ចខណ្ឌមាន5ហ្នឹងឯងបញ្ចមាន5ខណ្ឌធៈហ្នឹងគឺខែកំណោកំណោរបស់ខណ្ឌហ្នឹងបានដល់រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណអាហ្នឹងផ្សេងជាកំណោកំណោអាហ្នឹងបាទខណ្ឌមួយខណ្ឌវាណានឹងតួតួរាងកាយតួខ្លួនរបស់យើង មាន5ហ្នឹងឯងលើសពី5ហ្នឹងទេអូខេអឺលោកគ្រូមានអីចូលរួមជាអឺឲ្យបន្ទុកយ៉ាងម៉េចដែរ គួតសាសមកក្រោយនេះមិនមិនមានអ្វីទេគាត់ថាចាក់បានចូលរួមមុនណាអត់អីទេព្រោះគាត់ថាបានចូលរួមទាំងអស់គ្នាក្នុងការព្យាយាមក៏ដូចជាមានការចូលរួមរំលែកមរណទុកដល់យុវជនចំណានរបស់យើងបាទជីវិតទៅមុខមិនទុកពេលវែងទេយ៉ាងណាទុដីដូចជាស្លឹកឈើយើងជួនកាលវាចឹងបើគេហៅថាកាលមរណៈនិងអកាលមរណៈ កាលមរណៈការស្លាប់តាមកាលវេលាដូចជាជរាពាតឬក៏អស់អាយុសង្ខារទៅតាមធម្មតានៃការអស់នៅបុណ្យអញ្ចឹងទៅដល់អាកាលមរណៈការស្លាប់មិនតាមកាលដូចជាយុវជនរបស់យើងគឺមានឧបទ្ទវៈហេតុកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ដឹកយើងមិនដឹងថាគេបំពេញឬក៏ថាវាជាចៃដន្យយ៉ាងម៉េចក៏ដោយទេព្រោះអ្នកមុខកំពុងតែបើកបរអ្នកក្រោយមកបុកពីក្រោយ មកដល់ឲ្យស្លាប់រហូតដល់ចឹងទៅមិនដឹងថាយ៉ាងម៉េចទេដោយឃើញថាសកម្មភាពរបស់គាត់ហ្នឹងវាមានសេចក្តីខ្វះខាតនិងមមាញឹកផងខណៈក៏ប៉ុន្តែត្រឡប់មកវិញគឺដូចជាស្លឹកឈើអញ្ចឹងដែរជួនកាលនៅខ្ចីទៅវាជ្រុះជ្រុះដោយសារអីវាខ្ចីជ្រុះដោយសារខ្យល់បក់ដូចជាជីវិតមនុស្សជ្រុះដោយសារគេប្រមាថកាតឬក៏ពៀធាអញ្ចឹងទៅហើយជួនកាលទុំទៅក៏វាជ្រុះណាដូចជាជីវិតមនុស្សជួនកាលដល់ពេលចាស់ទៅក៏ស្លាប់ឯងអញ្ចឹងទៅ ព្រៃប្រៀបដូចជាចង្កៀងអញ្ចឹងណាកាលណាអស់ប្រឆេះក៏វាអាចរលត់អស់ប្រេងក៏វាអាចរលត់អស់ទូចង្កៀងបែកចេញទៅក៏វាអាចរលត់ណាត្រូវខ្យល់ក៏វាអាចរលត់ណាទោះបីបាំងយ៉ាងម៉េចក៏ដោយជួនកាលត្រូវតែមានប្រឡោះអីជ្រៀតជ្រែកទៅក៏វាអាចរលត់ដែរចឹងបានកណាតែងតែធ្លាប់សរសេរពីវិយោគថាជីវិតទៅមុខទុកពេលមិនវែងហ្នឹងមិនទុកពេលវែងមនុស្សសត្វកាត់មកលោកវិវត្តជួបហើយតែងព្រាត់តាមហេតុផល ជួនខ្ជុះជួនភ្លៀងរន្ទះខ្យល់សម្ពាធវល់វល់ដល់បរិយា ធម្មជាតិទាំងឡាយក៏មិនទៀងតែងលៀងឈានកលមិនតាមកាលគុណគូគណិតគិតប្រាថ្នាព្រោះថាអនិច្ចំទាំងសពសត្វបរមាណធានល្អិតផ្ដិតគុំកត្រូវខ្ជុះខ្យល់គោក៏ខ្ចាយខ្ចាត់សំណាត់លេចឡើងក៏លេចបាត់រស័តចាក់ទី2ដើមដានមហាភូតរូប4ធំនោះនៃទឹកភ្លើងខ្យល់ដីទាំងប្រមាណ ការឆាយក៏ស្លាប់ចាកចោលឋានមិនបានគង់វង្សទ្រង់ទ្រាយឡើយវេទនាសញ្ញាសង្ខារវិញ្ញាណរូបអន្តរភាពក៏គ្មានត្រើយ កាយជួនឈឺជាពុំចេះស្បើយទុកពុំលហាយលហាយរាល់ជីវីកើតមានពៀនប៉ះចាស់ចរាមរណៈតាមទាទំពាស៊ីរូបរស់សម្ផស្សប្រលនទី រូបគាយាយីឲ្យភាពឆ្ងាយ នេះហើយជីវិតចឹងហើយបានថាដូចជាគាត់ចឹងដូចជាយុវជនគៀង ពូមិនក្តីខ្ញុំកាណាក្តីគុណចាស់ក្តីឬក៏ប្អូនស្រីសិក្សាក្តីគឺថាយើងទាំងគេទាំងឡាយគឺថាកិច្ចបំផុតរត់មិនរួចទេដូច្នេះរូបទៅនាមនៅត្រៀមទុកគេកម្មល្អតក៏ថេជាខាងក្រោយអ្នកបានសាងល្អក៏ទុកឲ្យវងតកូលក្រោយប្រសើរក្រៃធ្វើបន់ជាទុនទុកជាស្ពានប្រលឹងវិញ្ញាណកាយខ្សាន់ខ្សៃឈានដល់ឋានសុខសួគ៌គេលីស្គាល់ភពខ្លាថ្លៃព្រោះតកម្មផល កម្មហ្នឹងជួនកាលហ្នឹងវាឃើញចាស់ស្ដែងទៅជួនកាលហ្នឹងអំពើហ្នឹងជួនកាលក៏មិនចាស់ស្ដែងទៅទុកហុចទៅពេលហ្នឹងថ្ងៃណាមួយថ្ងៃណាមួយហើយត្រូវតែជឿជាក់ថាអំពើល្អគឺតែងតែបានល្អជាងជាងសេចក្តីសុខទោះបីជួបទុក្ខលំបាកឬក៏គេធ្វើយ៉ាងណាក្តីជួនកាលអាចនៅបន្តសុខរហូតដល់ថ្ងៃមុខមិនខានឡើយហ្នឹងគឺជាកតេរបស់ព្រះពុទ្ធអង្គក៏ដូចជាព្រឹទ្ធាចារ្យបុរាណាចារ្យ យើងនឹងក៏លោកតែងតែប្រាប់ព្រៀនប្រដៅយើងរាល់រាល់គ្រប់គ្នាអញ្ចឹងដែរព្រះអង្គនិងបងអូនគឺថាជាងទាំងអស់គ្នាគឺថារស់នៅក្នុងវាលវត្តសង្សារនេះការកើតនិងស្លាប់ជារឿងធម្មតាក៏ប៉ុន្តែរស់នៅក្នុងគុណធម៌រស់ដែលមានសិលធម៌រស់ដោយសុចរិតធម៌ប្រកបរបរចិញ្ចឹមជីវិតតាមលក្ខណៈតាមសមាអាជីវៈនោះក៏ជារឿងល្អដែរមិនពៀតពៀនមិនប្រមាថមិនមើលងាយវាតម្លៃក៏ដូចជាមិនបំពានតោះបំពានត្រាំងឬក៏រំលោភច្បាប់ឬក៏អាង ការអំណាចខ្លួនយើងថាយើងនឹងមានកម្លាំងធំយើងមានមានស្ដុកស្ដំឬក៏មានអំណាចអឺខ្ពង់ខ្ពស់ច្រើនជាងអ្នកក្រីក្រអីក៏ត្រូវតែបន្តធ្វើល្អគឺជីវិតតែមួយដូចដូចគ្នាព្រះអង្គអូនសូមអរគុណអរគុណអរគុណហើយអឺចំពោះការបកស្រាយហ្នឹងគឺជារឿងមួយត្រឹមត្រូវដោយសារតែសង្ខាររបស់មនុស្សមិនទៀងផងតាមមួយអាណាមួយដែលលោកគ្រូបានលើកឡើងមិញថា អឺអាគេហៅថាកាលមរណៈអាហ្នឹងកាលមរណៈហ្នឹងណាបើន័យថាអ្វីអ្វីដែលកើតឡើងជីវិតជីវរបស់យើងហ្នឹងផុយស្រួយណាស់វាគ្រាន់តែល្អៀងតិចជួនអីកណាត់កាយខ្នើយហ្នឹងធ្លាក់ក្បាល ពីខ្នើយហ្នឹងក៏ក៏ស្លាប់អាចស្លាប់បានដែរណាណាអឺសូម្បីតែនៅក្នុងចូលក្នុងបន្ទប់ទឹកហ្នឹងក៏អាចស្លាប់ក្នុងបន្ទប់ទឹកទឹកក៏មានអ្នកខ្លះហ្នឹងហើយហ្នឹងបើថាជីវិតយើងវាផុយស្រួយអញ្ចឹង ប៉ុន្តែចំណែកយុវជនរបស់យើងអឺជាយុវជនឆ្នើមរបស់យើងហ្នឹងប្រៀបបានដូចជាគាត់មានរបស់ល្អអញ្ចឹងគាត់មានពេជ្រមានមាសពេជ្រកែវកងអញ្ចឹងទៅយ៉ាងណាមិញយើងជាជនជាតិដើមជនជាតិខ្មែរយើងគេមានរបស់របរពិសេសគឺទឹកដីរបស់យើងហ្នឹងឯងរបស់ល្អគេតែនៅចង់បានដល់ពេលចង់បានគេចង់តែអឺកាលណានេះគេចង់បានគេចង់ឲ្យម្ចាស់ដើមហ្នឹង ឲ្យបាត់បង់ទៅទៅគេចង់បានរបស់យើងអញ្ចឹងណាអូខេធនធានធនធានមនុស្សល្អល្អរបស់យើងអញ្ចឹងហើយបានថាបើសិនជាយើងឃើញឬក៏ស្គាល់នរណាម្នាក់ដែលជាធនធានមនុស្សល្អហ្នឹងយើងចិត្តជួយថែរក្សាគ្នាហើយជួយការពារទៅក៏ជា អំពើផលបុណ្យរបស់យើងដែរដើម្បីឲ្យធនធាននោះនឹងបន្តសំណល់សល់បន្សល់ទុក ជាគេមរតកដល់ប្រចាំចនតាទាំងឡាយដែលកើតសកលក្រោយគ្រប់គ្រប់គ្នាផង ហើយយើងដូចយើងនៅស្រុកខ្មែរអញ្ចឹងហើយសុខសានបាទព្រៀបមកហើយគេថាធនធានអ្នកមានចំណេះដឹងផ្នែកវប្បធម៌អសរសាស្ត្រក្តី ផ្នែកការស្មូត ក្តីផ្នែកការកាប់ខ្លួនក្តីផ្នែកអ្វីអ្វីជាច្រើនដែលសិក្សាធ្លាប់បានរៀនសូត្រថានឹងហើយដែលជាគ្រូ ជាប្រតិចារនោះក៏ជាខុនធានដល់កម្ររបស់យើងដែរដែលផ្សល់មិនច្រើនប្រហែលទេណាហ្នឹងហើយ អឺធនធានកម្រហ្នឹងមានច្រើនវាជាធនធានកម្របានដល់វត្ថុធាតុរ៉ែលិតមាសលិតអីហ្នឹងវាវាកើតឡើងងាយបាទណាអាហ្នឹងវាវាជាធនធានកម្រដែរណាបើកាលណាកាលណាបើកើតឡើងហើយយើងយកអាហ្នឹងគេហៅថារូបិយនិងអរូបិយណាហ្នឹងហើយហើយសម្បត្តិធម្មជាតិនៅសម្បត្តិធម្មជាតិរបស់យើងគាត់ណាដែលយើងយកទៅជនអីវាអត់កើតឡើងវិញអាហ្នឹងវាកម្រកើតវិញណា កាលណាយើងយកអស់ទៅវាអស់អាធាតដែកធាតមាសអីក្នុងដីអស់ហើយយ៉ាងណាមិញដូចដើមឈើចឹងឧទាហរណ៍ថាដើមឈើធំចឹងឧទាហរណ៍ដើមឈើហ្នឹងមានអាយុកាលប្រហែល4 500ឆ្នាំហើយហើយបើ គិតពីជីវិតយើងនេះយើងទំកើតមកជួនកាលអត់បាន100ឆ្នាំទេទាំងគេទាំងខ្ញុំកណាក្តីជួនកាលបាន50 60ឆ្នាំ70ឆ្នាំឬក៏80ឆ្នាំ90ឆ្នាំវាអស់អស់ហើយ100 100ជាងតែទួយជាដើមជើងខ្លះនោះរស់រហូតដល់4 500ឆ្នាំក៏មានហើយតែលេងមកទ្រូតទៅអស់លេងទៅអាហ្នឹងទៅធនធានល្អល្អហ្នឹងសម្បត្តិល្អល្អហ្នឹងហ្នឹងហើយហើយចំណែកធនធានមនុស្សក៏កម្រដែរពីព្រោះកម្របានអ្នកចេះដឹងណាដូចជា សុខសាន្តជាដើមបើសិនជាអត់មាននិស័យនៅខាងស្មូតហ្នឹងក៏មិនដឹងជារៀនមិនដែរតើមាននិស័យអានោះឥឡូវមកប្រទេសហ្នឹងមានប្រហែលអ្នកហ្នឹងមានប្រហែល100អ្នកឥឡូវហ្នឹងមកប្រទេសយើងហ្នឹងណាបាទមានតិចណាស់មិនច្រើនទេអត់បានថា10%នៃប្រជាជនទេអត់បានអត់បានទេប្រជាជន5 3 4 5 10លានអ្នកហ្នឹងគេថាមានប្រហែល100អ្នក ថាថា1000អ្នកទៅចុះទីហោតែអនុរាប់លានអ្នកហ្នឹងប្រជាជន3 4 5ជាង10លានអ្នកដល់ហ្នឹងហើយមានតែ1000អ្នកឧទាហរណ៍ហ្នឹងមិនដឹងថាបានប្រមាណភាគរយទេបើតិចបំផុតហ្នឹងណាតែមកថាធនធានមនុស្សសេះធនធានមនុស្សហើយបាទណាហើយមនុស្សយើងកុំតម្រំតែបានចេះដឹងប៉ុណ្ណឹងកសាងសមត្ថភាពយ៉ាងហោចណាស់ក៏10ឆ្នាំ ដែរយ៉ាងហោចពីទៅ10ឆ្នាំបាន សមជាធនធានមនុស្សដែលកម្រណាណាឧទាហរណ៍ដូចជាអ្នកដែលចែកឋានទៅថ្មីថ្មីលោកទៀងភូមិន្ទជាដើមគេណាគាត់រស់នៅកកើតមករហូតដល់ធំរៀនសូត្រណាឪពុកម្ដាយចំណាយពេលវេលាចំណាយប្រាក់កាសដើម្បីឲ្យកូន ទៅសិក្សារហូតដល់ទៅបួសរៀនរហូតហើយរៀនបានរហូតដល់ថ្នាក់ពុទ្ធិកវិទ្យាល័យរហូតដល់ចេះជាអ្នកប្រាជ្ញខ្លះអាចថាទុកជាអ្នកប្រាជ្ញព្រោះគាត់ជាអ្នកបង្រៀនគេដែរជា សាស្ត្រាចារ្យមួយរូបដែលបង្រៀនទាំងភាសាខ្មែរផងភាសាអសរសាផងភាសាផ្នែកបាលីនោះផងណានឹងសុទ្ធតែជាជនជាតិរបស់គាត់ចំណាយពេលវេលាយ៉ាងច្រើនអឺយ៉ាងតិចណាស់ក្រៅពីក្នុងអាយុគាត់37ឆ្នាំហ្នឹងគេថាយ៉ាងតិចណាស់ក៏ជាង10ឆ្នាំដែរចំណាយទៅលើការសិក្សាតម្រាំយកការសិក្សាមកមកសាព្រោះដែលរបៀងចំណេះវិជ្ជាដែលគាត់បានចេះចាំពីគ្រូមកនោះយកទៅបន្តដល់អ្នកក្រោយទៀត ចឹងបានថាចំណាយពេលវាយូរណាស់មិនមែនមួយឆ្នាំពីរឆ្នាំបានហើយយកទៅស្រែកទៅប្រាប់គេទៅសេប្រាប់គេឬទៅគោលប្រាប់គេឲ្យបានច្បាស់លាស់ទេទៀតណាហ្នឹងហ្នឹងគឺធនធានកម្រហ្នឹងហើយណាកម្របានទៅជាមនុស្សធនគ្រប់គេហៅថាគ្រប់ជាធនធានណាតើតែចំណាយពេលវេលាដូចខ្ញុំជីវចិត្តបានលើកឡើងមិញហ្នឹងយ៉ាងហោចណាស់ក៏ 12ឆ្នាំដែរ12ឆ្នាំហើយតម្រូវតែបានយកមកប្រើប្រាស់ហើយបានទៅជាធនធានល្អមានគុណភាពល្អមានធម្មតាទេដូច្នេះការកសាងធនធានមនុស្សមិនជាការងាយទេហឹងហេតុដូច្នេះបានគេហៅថាធនធានកម្រហ្នឹងឯងហេតុដូចម្ដេចបានជាមនុស្សយើងហៅធនធានកម្រដោយសារតែមនុស្សហ្នឹងតម្រាំតែបានកសាងបានគ្រប់គ្រាន់ជាធនធានវាច្រើនឆ្នាំហើយអ្នកខ្លះកសាងច្រើនឆ្នាំតែយកប្រើប្រាស់មិនកើតទេប៉ុន្តែដល់អ្នកដែលគេខ្លះ គេរៀនតែល្មមល្មមគឺយកប្រើប្រាស់បានហ្នឹងគឺជាធនធានកម្ររបស់គាត់ដែរអូខេឥឡូវចុងក្រោយមានអីស្មូតទេចាសុខសានណែឯងនេះគណៈដៃទាំងអង្គឥឡូវនេះគណៈសូមសូត្របទកំណាព្យម្ដងបទកំណាព្យឯកាតាក់តែងថ្មីបទពាក្យ7គឺបទលាហើយគណៈណា ក៏លក្ខណៈជាធម្មសង្វែកដែរណាអញ្ចឹងសូមអនុមោទនាបាទលេហើយលេហើយលាទៅឆ្ងាយហើយ លែងវឡើយវៃលាភូមិលាស្រុកលាព្រឹកព្រៃលាញៀនប្រស្រីទាំងកូនបង លាដីលាផ្ទាំងដែលរស់នៅលាភូមិលាផ្លូវដែលធ្លាប់ដើរលាគោក្របីដែលធ្លាប់ប្រើ លីអ្វីលែងធ្វើលាលែងតាំងស្ដាយអើយសែនស្ដាយកាយវងវែងភ្លេចខ្លួនពីក្មេងធ្លាក់ដល់ចាំង មិនតន់បានធ្វើ គុណអ្វីខ្លាំងស្រាំតែផ្ដោផ្លាំងកាយស្ដោកស្ដឹងអនិច្ចារូបអើយដោយគល់អង្គ សុនសំរូបនេះអត់មានខ្លាំមិនដឹងយកអ្វីជាពំនឹងតែនេះស្ដោកស្ដឹងដោយគល់ព្រឺ លៀបងប្រស្រីប្អូនកូនចៅម៉ែអើយយាយតាក្រាប់អន់លើប្រែងលោកខ្ញុំខំដោយការធ្វើខំឆ្កោ ទៅលើអ្នកទាំងឡាយលាហើយលាហើយលែងឃើញមុខលាអង្គភូមិស្រុកលាទៅឆ្ងាយ លាទាំងមានផៅផងទាំងឡាយលោកលីទៅឆ្ងាយលែងវិលវិញសូមអនុមោទនាអរគុណណាទូសាធុលានឹងលាលារហូតដែរលានឹង លាធ្លាប់តែរស់នៅលាញាតលាមិត្តលាភ័ក្រលាញាតសន្តានណាហើយបើយើងដាក់តែយើងលាអញ្ចឹងយើង គួរតែធ្វើអ្វីមួយ ដែលសម្រាប់ខ្លួនយើងដូចជាខាងសម្បត្តិខាងដើមអញ្ចឹងថាអឺសាងសេចក្តីល្អសាងបុណ្យកុសលទៅអានឹងបានជាទីពឹងពីព្រោះក្នុងធម៌លោកសំដែងថា តែអាខ្លួនយើងហ្នឹងហៅថារូបរាងរាងដូចជាភ្លើងកំពុងឆេះណាភ្លើងឆេះហ្នឹងបើន័យថាឆេះឆេះម្ដងតិចម្ដងតិច តាំងពីសក់សអសក់ខ្មៅទៅជាសក់សស្កូវសអញ្ចឹងទៅមិញបាក់សក់ស្កូវហ្នឹងហើយអាហ្នឹងគេហៅថាចរិយាវិធិណាជាចរិយាព្រះលោកសំដែងថាជាភ្លើងកំពុងឆេះហើយឆេះរាងកាយយើងណា ដល់ពេលយើងយើងមិនប្រញាប់បញ្ញាលវាជូនទ្របជាងទេអានឹងឆេះអន្តរាយឆេះទាំងកាយឆ្លេះទាំងទ្របសម្បត្តិទៅហើយទោះបីការធ្វើបន់ទៅទៀនក៏មិនបានធ្វើហើយព្រះអង្គសម្ដែងថាការជញ្ជូនទ្របទុកដោយល្អហ្នឹងគឺជាការជញ្ជូនទ្របទុកដល់ប្របីគឺការធ្វើបន់វសលនឹងឯងគឺគ្មានចោគ្មានសត្រូវមកបៀតបៀនបានទេសំខាន់យើងបញ្ជូនចេញឲ្យផុតណា ខ្ញុំចិត្តណាมันខុសទេបងជីវិតនៃមនុស្សម្នាក់ម្នាក់ឆ្លងកាត់មានគេហៅថាមាន5ចំណុចធំធំឬក៏ថារឿង5យ៉ាងដែលយើងមើលឃើញទាំងអស់គ្នាដោយខ្សែចាក់ខូកដោយការប៉ះពាល់គឺរូបរសក្លិនសម្ផស្សនិងសម្លេងកើតឡើងពីក្មេងមើលរូបរូបរាងសង្ហា ហើយដូចខ្ញុំកាលណាក៏នៅនៅជាសង្ហាដែរចិត្ត supply ហើយហ្នឹងបើតាមបន្តិចទៀតតែបន្តិចទៀតហ្នឹងដូចក៏តានអញ្ចឹងនៅស្អាតនៅញឹមស្រស់អីចឹងទៅតែបន្តិចទៀតហ្នឹងមិនមិនខ្ញុំមិនដាក់តនីឬក៏ទាយទុកអីទេគេថាប៉ុន្តែជាជាឃើញស្រាប់លោកគ្រូឥឡូវខ្ញុំដាំគេថារូបហ្នឹងនឹងអាចคลายទៅជារូបចរាណាជ្រាវជ្រួញសក់ស្កូវ អីដូរទ្រូងត្រីមុខអីចឹងទៅអស់សម្ផស្សអស់រូបរសរសជាតិនឹងថាឥឡូវនេះយើងនៅឆ្ងាញ់នៅពិសាដល់ពេលចាស់បន្តិចទៅអាជីវជាតិអាដែលអាធាតក្រឹមនៃអាជីវហាវិញ្ញាណហ្នឹងគឺថាវាចេះតែរិចរិលបន្តិចម្ដងបន្តិចម្ដងទៅភ្លក់រសជាតិអ្វីក៏លែងចង់ដឹងដែរណាសាស្ត្រត្រៃហ្នឹងក៏ថា មតាកណាអោក្លិនឥឡូវហ្នឹងយើងដឹងក្លិនក្អូបក្លិនស្អុយក្លិនអីចឹងទៅនៅណាចំនៅថើបនៅខែនៅហិតនៅ អីចឹងទៅដល់ពេលបន្តិចទៀតហិតក៏លេចដឹងក្លិនដែរនឹងคลายទៅជារឿងថ្ងៃក្រោយទៅអោសម្ផស្សណានិយាយពីស្បែកហូរផង់ប្រចាតចង់ទៅដល់បន្តិចទៀតទៅមិនប្រចាតចង់ទៅជាខ្មៅជាប់ដែរអីចឹងទៅផ្ទៃមុខអីអីរាងកាយអញ្ចឹងទៅខ្មៅអុចអុចអីអញ្ចឹងទៅអត់សំលេង ជួនកាលនឹងសម្លេងយើងកំពុងតែល្អហ្នឹងសង្សាននៅសម្លេងល្អអញ្ចឹងទៅថ្ងៃក្រោយទៅនឹងថាទៅជាទុនរវេរវក់ឬក៏ថាសម្លេងហ្នឹងវាស្អកស្អាតយ៉ាងណាទៅយើងយើងយើងអាហ្នឹងយើងឃើញស្រាប់ទាំងអស់គ្នាទៀតបាទក្រោយគេមិនអត់រត់មិនរួចទេទៀតណាប៉ុន្តែអ្នកខ្លះអ្នកខ្លះដល់ពេលយើងនិយាយអំពីសេចក្តីសង្វេគអញ្ចឹងថាទៅជាយើងនឹងនិយាយពាក្យចង្រៃទៅវិញ ពេលយើងស្មូតស្មូតធសង្វេកហ្នឹងគេថាទៅស្មូតអីធនាំតែចង្រៃអីណាធ្វើឲ្យគេអីកំពុងគេសបាយទៅនិយាយគេអស់សបាយលេងការក្រានរំលឹកនៅសតិគឺការដឹករលឹកជាព្រមព្រមជាស្មារតីនឹងគេថាឲ្យរំយោជានិច្ចហេតុអីមកគេធ្វើបុណ្យខូបកំណើតមិនធ្វើឲ្យសบายចិត្តមកទេណែមែនតែទៅគេគេឲ្យពិចារណាថាអូអញបានធ្វើឡើងមួយឆ្នាំទៀត បាទហើយនេះបើគេឲ្យចូលឆ្នាំណាអូអញបានមួយឆ្នាំទៀតដល់ត្រូវគិតកាន់តែជ្រេទៅមុខកាត់ឡើងយើងចង់ធំដល់ពេលធំឡើងក៏តែមិនចង់ថ្មីមិនចង់តទៅទៀតទេដល់ពេលចាស់ជ្រាទៅចាំនៅត្រឹមហ្នឹងដែរប៉ុន្តែគេមិនផុតទេគេថារឿងមួយដែលគាត់យកទៅគឺមកជ្រាហ្នឹងឯងគាត់ថាហាមប្រាព្រោះបានដែរប៉ុន្តែពិធីបុណ្យខួបកំណើតហ្នឹងគេមានអា បាទទៀនមួយសម្រាប់ដុតជំវិញហ្នឹងគេផ្លុំផ្លុំរលត់ភាគភាគច្រើនអាហ្នឹងឥឡូវកណាចង់និយាយពីទៀនកាលមួយឆ្នាំទៀនមួយអញ្ចឹងដល់ពេល70ឆ្នាំទៀន70ទៅប៉ុន្តែគេដាក់ទៀនហ្នឹងគេដាក់សេសអស់ចិត្តទៅដើម្បីឲ្យដឹងថាអូអញ70ទៅទៀតអូអញ73អញ្ចឹងទៅដាក់លេខលេខ3អញ្ចឹងទៅលេខ7ពីមុខឬគាត់ថាដាក់អសទៅក៏មិនបាច់អូនេះទៀនទៅពុតដាក់ទៀនតែមួយអណ្ដែលទេ បែរជាប៉ុន្តែគឺមួយតំណាងជីវិតមួយប៉ុន្តែដាក់សរសេរអក្សរដាក់73អីចឹងទៅឬក៏ថាប៉ុន្តែចង់និយាយថាហេតុដូចដីបានពួកគាត់នឹងឲ្យនិមិត្តរូបផ្លុំទៀនវិញណោះព្រានហ្នឹងគាត់ថារលត់ពីឆេះរលត់បងអើចង់និយាយថាញោមគ្រូជាចិត្តបានលើកឡើងមិញថាអឺ អនិច្ចអីគេថាសេចក្តីស្លាប់មានពីរហ្នឹងគេហៅអនិច្ចតាមរណៈអាការមរណៈអាមួយទៀតគេហៅផ្លុំផ្លុំរលត់ហ្នឹងបែរថាជីវិតយើងហ្នឹងគឺជាដំណើរឲ្យទៀនណាណាទៀនហ្នឹងជួនអីវាអស់កមួនជួនអីវាអស់អស់ប្រឆេះវាអត់មានប្រឆេះជួនអីវាត្រូវខ្យល់វារលត់ត្រូវការផ្លុំទៅវារលត់យ៉ាងម៉េចជីវិតយើងដូចគ្នាអញ្ចឹងដូចខ្ញុំជឿចិត្តលើកឡើងមិញហ្នឹង អាប៉ុន្តែដូចជាប្រពៃណីគេគេយកមកផ្លុំហាក់ហាក់ដូចជាមិនមានមិនមានលែហៅអឺហៅថាចំណោតទៅទីហ្នឹងណាគេចង់បញ្ជាក់ថាយើងគាត់នៅមានកម្លាំងដល់ហើយបងនៅមានកម្លាំងដល់ហើយអាចផ្លុំទាននៅរណត់ដូចជាឧទាហរណ៍ដូចជាគណៈគណៈយល់បានពាក្យទៀតបងបាទជួនអីអាទៀនហ្នឹងអឺគាត់ផ្លុំមិនរលត់ទេដោយសារអីដោយសារខ្វះកម្លាំង ជួនអីក៏មិនបាច់ផ្លុំក៏ទៀនណាលត់ឯងដែរដោយសារតែវាអស់កង្វល់ណូណាប៉ុន្តែអ្នកខ្លះគេហាក់ដូចជាសុបាយគេអាចពិចារណាទាំងអស់គ្នាសុបាយក្នុងផ្លូវពិចារណាកុំភ្លេចគេថាសតិគឺការនឹករលឹក ជាព្រមព្រមជារឿយរឿយជារឿយរឿយប៉ុន្តែយើងមិនបានពិចារណាមិនបានមានសតិផង គឺទៅសុបាយទៅចិត្តដល់ ណាដល់ចរិតរឿយរឿយទៅតបជីវិតនៅរស់ជួនកាលយើងធ្វើអំពើល្អខ្លះទៅហ្នឹងកុំកុំឲ្យភ្លេចណាណាអូខេឥឡូវមកទៀតឥឡូវសល់នៅសល់10នាទីទៀតតើបានចប់ឥឡូវធ្វើម៉េចសល់ច្រើនណាស់សល់ច្រើនសល់10នាទីទៀតឥឡូវធ្វើម៉េចសុខសាន្តមានអីថែមទេចង់អស់ថ្មអូផ្លេចថែម តែណាចង់ថាក៏បានព្រះអង្គចង់ឲ្យសុខសាន្តជាជាគេឥឡូវលោកគ្រូជាវិចិត្រមានអីថែមទេបើថាយ៉ាងម៉េចយើងមកសល់ដល់នាទីចែកគ្នានៅ5នាទីយោលោកគ្រូមុនណាលោកគ្រូអត់បានអេដូចមិនមានអីថែមទេព្រះអង្គមានកំណាបចឹងដែរឥឡូវក្រោយពីការចូលរួមមកឥឡូវខ្ញុំកាលណាខ្ញុំសូម ជូនកំណាបមួយចុះអឺជាបទពាក្យ8ក្នុងទម្រង់បែបបទក្របចក្រវាលបាទបាទចាស់ខ្លួនពួនភ្លឹកនឹកគ្រាដើមណាទម្រង់បទនេះគេហៅថាបទក្របចក្រវាលឥឡូវសូមពោលចាស់មិននឹកអើយសែននឹករលឹកសែននឹកយប់ថ្ងៃភ្លៀងភ្លឹកនឹករាល់ថ្ងៃយប់គ្រប់កាលវេលានាគ្រាក្រងគ្រប់ ចិត្តគិតអត់ឈប់ពុំអាចទប់ចិត្តនឹកដល់ភូមិឋានធ្លាប់ផ្សានស្ការនឹកគិតមិត្តល្ងាចព្រឹកព្រោះផ្លឹកនឹកគិតពិតជាចាំជាក់អ្នករាប់អានពិតឋានទីឆ្ងាយចិត្តមិត្តនៅទីឋានអូស្ទឹងទន្លេទួលកែប្រែកអូបានធ្លាប់ដោះដូរចុះឡើងយើងបានខ្សានចិត្តស្និទ្ធកាយសបាយខ្សែងខ្សានឥឡូវខកខានមិនបានជួបអី នេះកាលកាយក្មេងធ្លាប់លេងនៅនេះបីប្រឡាយគ្នាគ្រាធ្លាប់បំបីអ្វីអ្វីហួសពិតអត់មានសល់អ្វីស្ដាយរឿងអតីតហាក់ថ្មីនៅស្ដាយគ្រានេះចាស់ហើយនៅឡើយនឹកគ្រាកាយចូលចរាវេទនាចិត្តកាយ ស្ដាយប្រានខានយល់លំពលសោកស្ដាយសល់ភាពខ្វល់ខ្វាយព្រោះឆ្ងាយចិត្តសល់កណាសូមអរគុណអរគុណបាទ នេះគេហៅទម្រង់បត់ក្របចក្រវាលពាក្យថាចក្រវាលគេថាត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មកដូចជាក្នុងការសាច់កាបនៃការចងជួននេះជាឧទាហរណ៍ស្រាប់ឧទាហរណ៍ខ្ញុំកណាបច្ចៈសាថ្មី ក្នុងល្បាត់ខណ្ឌទី1ទៅចុះនឹកអើយសែននឹករលឹកសែននឹកយប់ថ្ងៃភ្លៀងភ្លឹកនឹករាល់ថ្ងៃយប់ណាត្រឡប់មកវិញបងគ្រប់កាលវេលានាគ្រាក្រុងគ្រប់ ចិត្តគិតអត់ឈប់ពុំអាចទប់ចិត្តណាឃើញណាគេហៅថាដូចជាដូចជាក្របចង្អេរឬក្របកច្រែងដែលគេក្របគេដណ្ដប់អញ្ចឹងគេចងវាត់វាហើយត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មករហូតដល់ជុំណាត្រឡប់ពាក្យនឹងមកវិញគេហៅថានឹងហើយជាទម្រង់នៃបទក្របចក្រវាលនឹកដល់ភូមិឋានធ្លាប់សានការនឹកគិតមិត្តល្ងាចព្រឹកធ្លោភ្លឹកនឹកគិតណាពាក្យទីឧទាហរណ៍ពាក្យអឺ ឃ្លាពាក្យទី1នៃឃ្លាទី1នៃរបាក់ខណ្ឌទី1ត្រូវជួនត្រឡប់មកវិញគឺថាត្រូវជួននឹងពាក្យទី7នៃឃ្លាទី1ដដែលហ្នឹងហើយរបាក់ខណ្ឌទី1ដដែលហ្នឹងដល់ឃ្លាទី2ឧទាហរណ៍យប់ថ្ងៃភ្លៀងភ្លឹកនឹករាល់ថ្ងៃយប់ណាវាត្រឡប់មកវិញអញ្ចឹងហ្នឹងជាឧទាហរណ៍នៃបទទម្រង់ក្របចក្រវាលណាអរគុណណាចក្រវាលហ្នឹងវាជាវត្តដាក់ហ្នឹងណាវិលទៅវិញវិលទៅវិលទៅវិលមកត្រឡប់ទៅរក ពាក្យដើមបងអាហ្នឹងបើនិយាយពីសាច់ការត្រឡប់ទៅរកពាក្យដើមវិញណាដូចជាយើងគេក្របចង្អេរអញ្ចឹងគេគេក្រងវាចប់ភ្ជាប់ទៅចុះលើឡើងមកជួបអាហ្នឹងវិញដើមអាហ្នឹងដូចផែនដីវិលចឹងដែរហ្នឹងណាជុំណាឆ្នាំជុំម្ដងវិលជុំវិញខ្លួនឯងផងវិលជុំវិញប្រទេសផងហ្នឹងបើនិយាយពីផែនដីតាមលក្ខណៈវិទ្យាសាស្ត្រនៃពូភូកោវិទ្យាណាអូខេហ្នឹងហើយ លោកកាហេងហួតគាត់បានចូលខមមិនគាត់ថាមនុស្សម្នាក់ត្រូវចំណាយពេលយ៉ាងយ៉ាងចិត្តអីយ៉ាងចំណាយពេលចិត្ត20ឆ្នាំ បានប្រើការបានត្រឹមត្រូវមែនតើយើង យើងគិតថាបើយើងយើងអាយុអាយុ4ឆ្នាំ យើងចូលសាលាហើយចូលចូលសាលាហ្នឹងរហូតដល់អាយុអឺបើ12ឆ្នាំ12ឆ្នាំយើង ថែម4ឆ្នាំទៀតវាឡើង16ឆ្នាំ16ឆ្នាំហើយចំណាយអស់10ឆ្នាំអស់ពីទៅ10ហើយបាទអូខេដូច្នេះលោកខេងហួលគាត់បាននិយាយថាមនុស្សយើង ចំណាយយ៉ាងចិត្តយ៉ាងតិចបំផុតក៏20ឆ្នាំទៅបានប្រើការបានតាមពិតទៅអាធនធានមនុស្សយើងបើបើយើង ប្រើការឲ្យបានពេញមែនទែនដោយលោកហេងហួលបានប្រសាសន៍ទៅត្រូវហើយ ដូចជាខ្ញុំចិត្តកាលហ្នឹងរៀនរៀនបានទាំងបួសទាំងអីហ្នឹងបានប្រហែលដល់ឆ្នាំទីយុមកមិនបានទៅប្រើការបានអេកណាមកចែកពរៀនគេរហូតដល់21ឆ្នាំបងអូ21ឆ្នាំចំណាយចេញមួយឆ្នាំ22គេតែចំណាយការនៅផ្ទះហ្នឹងគឺថាឥឡូវយើងកំគិតប៉ុន្តែកណាម៉ោងអាណែអាយុ7 8ឆ្នាំហ្នឹងកណារៀនពីឪពុកកណាហ្នឹងចេះអានសត្រាស្លឹករេតអត់ហើយ ដល់អញ្ចឹងទៅចូលរៀនចូលរៀនឆ្នាំទី1ហ្នឹងរៀនបាន7ថ្ងៃលោកគ្រូលោកគ្រូអឺគ្រូសោតលោកថៃចេះជាងលោកហើយលោកឲ្យចូលឆ្នាំទីថ្នាក់បរិទ្ធថ្នាក់ទី11មុនមកគេហៅពីដើមគេហៅថ្នាក់ទី12បើចូលមុនបងដល់បាន7ថ្ងៃដល់ចេះទាំងសរសេរចេះទាំងអានរហូតដល់អានសត្រាស្លឹករឹតហើយចូលថ្នាក់បរិទ្ធដល់ចូលបានមួយខែលោកគ្រូថ្នាក់បរិទ្ធលោកគ្រូដែរលោកជាលោកសង្ឃដែរណាតាមការទៅចូលត្រូវអាពីកថាណា ប្រាក់ទី10អតិកថាណាឋានៈទីហ្មងឋានៈទី10ឥឡូវហ្នឹងវាហើយជាឆ្នាំទី3ហ្នឹងឆ្នាំទី3ឆ្នាំទី3គណៈពួកចេះអរហើយហ្នឹងហ៎លោកចូលចូលទៅឆ្នាំអបរិឬក៏ឆ្នាំទី11ហ្នឹងថាលោកទូរឿងមេលេខហើយពីដើមសិរផ្ដៅបត់ឬក៏ប្រទះក្តារព្រះអង្គចូលឧទាហរណ៍ថា7 3ដងដាក់ដៃហើយស្រែកទេតែឆ្លើយមិនទាន់ខាំងលោកលោកលោកប្រសងលោកកាចកាច ដាក់ដាក់យកដាក់យកសើប៉ុន្តែកណាវាយលោកវាយមិនទាន់ទេ7 3ដងគាត់លោកធ្វើ7 3ដងកណាធ្វើ21បាទហើយដល់បានតែប្រហែលមួយខែមិនទាន់ផងលោកបញ្ជូនទៅឡើងឆ្នាំទៅមិនត្រាក់ដូចនេះមួយឆ្នាំហ្នឹងគឺឡើង3ឆ្នាំបងមកលឿនមកណាអញ្ចឹងហើយកណាអញ្ចឹងកណាបកែថាអ៊ូចុះបកែខ្មែរបកែសេហ្នឹងខ្លាំងណាស់លោកគ្រូវាយតែ3000ទេនៅឆ្នាំទី8 ណាថ្នាក់ទី8ហ្នឹងឥឡូវហ្នឹងប្រហែលជាថ្នាក់ទីអឺ Jena ទេបងបាទណាតាមពិតតាសឹកសត្រាសត្រាស្លឹកក្រិតហ្នឹងសិតតែពាក្យខ្មែរពាក្យខ្មែរជ្រៅជ្រៅពាក្យខ្មែរហើយពាក្យផ្ជួនគ្នា2 3ជ្រួតទេបងបាទជួនកាលទីដើមគេតសេឧទាហរណ៍ថាទាំងតោដាក់ស្អាំមិនដាក់ងោទេវាអសរជើងងោពីក្រោមបងអូទាំងហ៎កន្តាកណាឧទាហរណ៍វាអញ្ចឹង ណាហើយពុកណាយគាត់ណាទាំងឡាយដាក់ជើងយកបណ្ដោយអូណាលោកណាមាន2 3ស្រួតអូណាហើយពុកណាពរៀនចេះតាំងពីអាយុ7 3ឆ្នាំអានអស់ហើយហ្នឹងចេះអានអស់ហើយមុនចូលសាលាហ្នឹងព្រឹទ្ធសភាកុមារឋានកណាចេះទាំងអស់ហើយបាច់រៀនទៅកុមារឋានទៅអីអញ្ចឹងទៅក្នុងមួយឆ្នាំហ្នឹងផ្លាស់3ឆ្នាំហ៎អញ្ចឹងទៅបានវាចំណេញពេលនឹងដែរដល់បានអាយុ21អីហ្នឹងគណៈចាប់ផ្ដើមបង្រៀនណា បាទពង្រៀនគេវិញដូច្នេះយ៉ាងតិចយ៉ាងតិចណាក៏កណាជាង10ឆ្នាំយ៉ាងតិចបំផុតហ្នឹងហើយបាទហើយសម័យឥឡូវគេបានដល់ដល់មហាវិទ្យាល័យចប់មហាវិទ្យាល័យបានគេប្រើការបាទណាអញ្ចឹងបានន័យថាថ្នាក់យើងយកពីណាក៏អញ្ចឹងដូចគ្នាដែរព្រះអង្គវាប៉ុន្តែវាមានតាមធនធានមនុស្សដែលអាចឆ្លាតឬមិនឆ្លាតពីដើមជួនកាលត្រឹម គូ superior គឺថាថ្នាក់ទី7អីហ្នឹងលោកលោកគ្រូលោកគ្រូខ្លះលោកចាញ់បង្រៀនបានហើយដល់រហូតដល់ក្រោយមកបាន diploma អបលោកគ្រូមកបានដល់ថ្នាក់បាក់អងមធ្យមសិក្សាបាត់ភាគទី1អាហ្នឹងអាចប្រឡងចូលគ្រូហើយទៅរៀន pedagogy បានណារហូតអ្នកខ្លះទៅអាហ្នឹងត្រឹម assistant ទេប៉ុន្តែដល់ជាប់មហាវិទ្យាល័យរៀននៅក្នុងមហាវិទ្យាល័យ4ឆ្នាំទៀតអាហ្នឹងបានអាចជាបង្រៀននៅផ្នែកធំធំបានវិទ្យាល័យបាន មានគឺស្រុកខ្មែរយើងច្រើនហៅថាសាស្ត្រាចារ្យណាប៉ុន្តែសាស្ត្រាចារ្យគេស្រុកនេះគេខ្លាំងណាស់បងលោកត្រាតែអ្នកនោះអាចបកកបង្កើតអ្វីមួយបានបានគេហៅ professor យើងពីដើមមកមកហៅ professor តាមបារាំងតែខ្ញុំចាប់បាត់ដុំ ណាឥឡូវដល់ម៉ោងល្មមហើយអរគុណច្រើនចំពោះសុខសាន បានចេញទៅមុនហើយដោយសារតែថ្មអស់ទូរស័ព្ទអស់ថ្មហើយក៏សូមអរគុណដល់សុខសានដែលបានលះបង់ពេលវេលាចូលក្នុងកម្មវិធីរបស់យើងហើយនឹងលោកគ្រូជាវិចិត្របាន តែងកំណាប់ពាក់ព័ន្ធទៅក្នុងយុវជនរបស់យើងដែលបានធ្វើមរណកាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងនាមជាកម្មវិធីនីតិសិល្បៈនិងវប្បធម៌ខ្មែរមាន លោកគ្រូជាវិចិត្រនិងអាត្មាភាពគណៈជាផ្ដើមជា ស្ថាបនិកហើយក៏ជាអ្នកចូលក្នុងកម្មវិធីនេះដែរសូមចូលរួមរំលែកទុកដល់ក្រុមគូសាលោកភូមិន្ទគៀងភូមិន្ទដែលទៅធ្វើមរណកាលទៅកាន់លោកខាងមុខកាលពីថ្ងៃច័ន្ទយប់ព្រះត្រីថ្ងៃច័ន្ទចេះសូនឧទ្ទិសកុសលវិញ្ញាណខណ្ឌទៅដល់ឧទ្ទិសបនកុសលទៅដល់លោកគៀងភូមិន្ទសូមឲ្យបានសម្រេចនៅបនកុសលហើយបាន ជាតិក្រោយកុំឲ្យជួបបញ្ហាទៅទៀតដើម្បីតស៊ូឲ្យបានសម្រេចចិត្តសាសខ្មែរក្រមរបស់យើងបានឯករាជ្យជាសេរីភាពឲ្យបានឆាប់ឆាប់ខាងមុខនេះសូមអរគុណច្រើនលោកគ្រូជាវចិត្តសូមមកជួបតែនឹងសុខចម្រើនពោតលៃបុណ្យប្រការថ្នាយនាសួយ បានសម្រេចដោយសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលាអាអរណោណោណោអើ